ថាសញ្ញាបញ្ជាមួយតើសញ្ញានេះមានន័យហាងលក់បាយនិងបែងចានសិប្បកម្មផលិតប៉ាន់និងបែងតែមានពេជ្រឋានមានពេជ្រឋានចំណោចគោទី2 ហាមចតឬឈប់ចំពោះទោចក្រយានយន្តនិងត្រីតក្រយានយន្តហាមចតឬឈប់ចំពោះទោចក្រយានយន្តពីចំពោះទោចក្រយានទោចក្រយានយន្តនិង ត្រីចក្រយានផ្លូវសម្រាប់តែទោចក្រយានទោចក្រយានយន្តនិងត្រីចក្រយានហាមចូលចំពោះទោចក្រយានទោចក្រយានយន្តនិងត្រីចក្រ យើងចំណោយ go សំណុកទី3កប្រុងប្រយ័ត្នមុខអាចមានសត្វព្រៃឆ្លងកាត់ញឹកញាប់កន្លែងសួនសត្វព្រៃកន្លែងលក់សត្វព្រៃចំណោយខ ចម្លើយកហាមចូលចំពោះយាយន្តធុនតូចលើកលែង តែទូចក្រយានយន្តហាមចូលចំពោះយានយន្តគ្រប់ប្រភេទលើកលែងតែទូចក្រយានយន្តហាមឈប់រថយន្តយន្តធុនតូចហាមចូលចំពោះរថយន្តធុនតូចហាមចូលចំពោះយានយន្តគ្រប់ប្រភេទលើកលែងតែទូចក្រយានយន្ត ផ្លូវសម្រាប់តែរថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍ហាមរថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍ចប់ផ្លូវសម្រាប់រថយន្តដឹកអ្នកធ្វើដំណើរចរាចរណ៍ហាមរថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍ ទី5ចំណោចខណាយើងដឹងអ្នកទាំងអស់បាទចូលមកនេះធ្វើទាំងអស់គ្នាតាចំណោចមួយណា ត្រឹមត្រូវសម្រាប់បងប្អូនណាសម្ផានទី6ផ្លូវសម្រាប់អ្នកថ្មើរជើង និង ទូចក្រយានធ្វើចរាចរណ៍ចប់ផ្លូវសម្រាប់អ្នកធ្វើសម្រាប់អ្នក ថ្មើរជើងធ្វើចរាចរណ៍ហាមអ្នកថ្មើរជើងនិង ទូចក្រយានធ្វើចរាចរណ៍ ចប់ផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើចរាចរណ៍ផ្លូវអូចំណោយនេះផងបាទផ្លូវសម្រាប់អ្នកហាមអ្នកថ្មើរជើងនិងទូចែកចប់ផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើចរាចរណ៍ក តម្រូវឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទំនុកត្រង់ឬបត់ស្ដាំតម្រូវឲ្យយានយន្តគ្រប់ប្រភេទឈប់រត់ចោលនៅខាងមុខឬនៅខាងស្ដាំ ហាមយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទំនុកត្រង់ឬបត់ស្ដាំបើចម្លើយកសំហាត់ទី8 ទីស្នាក់កកត្រួតពិនិត្យនិងបងពុនទំនិញហាមចូលយានយន្តហាមចូលយានយន្តចម្លើយកទីស្នាក់កយត្រួតពិនិត្យទី9 ហាមចូលយានយន្តដឹកទំនិញលើសពី60តោនកំណត់ល្បឿនទៅម៉ាស់ក្នុង1ម៉ោងចប់កំណត់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោង ជ្រើសរើសចម្លោយខដប់ហាមចោតថ្ងៃទី16ដល់ថ្ងៃទី31ហាមឈប់ពី6ដល់ថ្ងៃទី31 ហាងចូលបាទហាងចូលពីថ្ងៃទីឈប់ពីថ្ងៃទី14 វ័យកកន្លែងជួសជុលកន្ទុយរមាក់សណ្ដោងកន្លែងមន្ទោបងកន្លែងរមាក់រថយន្តកំសាន្តបាទចន្លោតគោ12ប្រយ័ត្នមានផ្លូវបបែកនៅខាងស្ដាំនៅខាងមុខប្រយ័ត្នផ្លូវប្រយ័ត្នមានផ្លូវបំបែកនៅខាងឆ្វេងនៅខាងមុខប្រយ័ត្នមានផ្លូវជំរាល ទៅខាងស្ដាំនៅខាងមុខចម្លោយខមកសញ្ញានេះជ្រើសរើសយកខអតិ13ប្រយ័ត្នខាងមុខមានកន្លែងសម្រាប់ក្មេងអង្គុយលេងកំសាន្តប្រយ័ត្នខាងមុខអាចមានមនុស្សពីការឆ្លងកាត់កោប្រយ័ត្នខាងមុខមានរោគចក្រកាត់ដេសម្លៀកពាក់ចម្លោយខ14 ប្រយ័ត្នខាងមុខមានផ្លូវកោងបត់ឆ្វេងប្រយ័ត្នខាងមុខមានកំពង់មូកោហាមបើកបោយានជំវិញកំពង់ម៉ាជិះចម្លោយខប្រយ័ត្នខាងមុខមានកំពង់មូបាននិមិត្តសញ្ញានេះ15ផ្លូវសម្រាប់តែអ្នកថ្មើរជើងធ្វើចរាចរណ៍ប្រយ័ត្នផ្លូវអាចមានក្មេងដឹកដៃមនុស្ស វាក់ដើរឆ្លងកាត់កន្លែងលេងកំសាន្តដោយថ្មើរជើងចម្លើយកចម្លើយក16រូបសញ្ញានេះ បាក់សញ្ញានេះកកន្លែងសង្គ្រោះមិនតាន់កន្លែងកាកបាទក្រហមផ្លូវបំបាយជី4បានជ្រើសរើសនិងជ្រើសរើសចម្លើយក17កន្លែង បោះជំរុំជនភៀសខ្លួនកន្លែងបោះតង់កំសាន្តកោបោះជំរុំកងកម្លាំងប្រពុតគឺនិមិត្តសញ្ញាសញ្ញានេះគឺចម្លោយជ្រើសរើសទៅចម្លោយខកន្លែងបោះតង់កំសាន្ត18ផ្លូវសម្រាប់តែថ្មើរជើងនិងទូចក្រយានធ្វើចរាចរណ៍ហាមថ្មើរជើងនិងទូចក្រយានជនធ្វើចរាចរណ៍ក៏ចប់ផ្លូវសម្រាប់ថ្មើរជើងនិងទូចក្រយានធ្វើចរាចរណ៍ ទី19លោកសញ្ញានេះហាមអ្នកបើកបោបត់ទៅឆ្វេងប្រយ័ត្នផ្លូវទឹកផ្លូវឡើងទូគួប្រយ័ត្នមានផ្លូវកោង ទៅឆ្វេង ខាងមុខប៉ាចម្លោតគោតាចម្លោតគោមហាត់ទី20 បានមួយសញ្ញានេះហាមយានយន្តគ្រប់ប្រភេទបើកបរលើស460គីឡូម៉ែត្រក្នុង1ម៉ោងចប់ចប់ការហាមយានយន្តគ្រប់ប្រភេទទុកទម្ងន់សរុបអតិបរមា60តោនធ្វើចរាចរណ៍ចប់ការកំណត់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងចំណោគោ ទី21កហាមចែងយានយន្តគ្រប់ប្រភេទលើកលែងតែទូចក្រយានយន្តចប់ការហាមចែងចំពោះយានយន្តគ្រប់ប្រភេទចប់ការចប់ការហាមបើកបរទទឹមគ្នាចប់ការហាមចែងចម្លោតខ 22តសញ្ញាណចំណុចរថយន្តក្រុងចំណុចរថយន្តបងប្រាក់កហាមចូលយានជំនិះមកចម្លើយខចំណុចរថយន្តបងប្រាក់វិញមិត្តសញ្ញានេះចម្លើយខ23សំណួរ23មានរូបទូរស័ព្ទកន្លែងជួសជុលទូរស័ព្ទកន្លែងមានលក់ទូរស័ព្ទកន្លែងផ្ដល់សេវាទូរស័ព្ទសាធារណៈចម្លើយកោ 24ប្រយ័ត្នខាងមុខមានទីពេទ្យប្រយ័ត្នខាងមុខមានកាកបាទហោមប្រយ័ត្នខាងមុខមានផ្លូវខ្វែងមកចម្លោយគោប្រយ័ត្នខាងមុខមានផ្លូវខ្វែង25ហាមចោតយានហាមចោតយានយន្តចិត្តប្រលានយន្តហោះកន្លែងមានប្រយន្តហោះកន្លែងមានប្រលានយន្តហោះហាមឈប់ យានយន្តចិត្តពលានយន្តហោះចម្លើយខកន្លែង មានពលានយន្តហោះហាទី26ផ្លូវសំខាន់មានសិទ្ធដល់សិទ្ធអត្តភាពយានមកពីទឹកផ្ទុយមានសិទ្ធអត្តភាពលើយានមកពីទឹកផ្ទុយចម្លើយផាទី27តម្រូវឲ្យទៅមុខត្រង់ ផ្លូវឯកទឹកប្រយ័ត្នគ្រោះថ្នាក់ផ្សេងផ្សេងផ្លូវឯកទឹកតម្រូវឲ្យទៅមុខត្រង់ផ្លូវឯកទឹកចម្លើយខទី28ឃ្លាំងលក់រថយន្តបាននិមិត្តសញ្ញានេះកន្លែងមានកំពង់ចម្លងដោយសារ សាឡាងកន្លែងមាននាវាដឹកទំនិញឆ្លងកាត់យកចម្លើយខកន្លែងមានកំពង់ចម្លងដោយសាឡាងមហាទី29គ្រោះថ្នាក់ផ្សេងផ្សេងប្រយ័ត្នផ្លូវធំរួមតូចនិងមានរង្វង់មូលពីខាងមុខប្រយ័ត្នគ្រោះថ្នាក់មានថ្មធ្លាក់ពីលើចម្លោយកគ្រោះថ្នាក់ផ្សេងផ្សេង 30ផ្លូវសម្រាប់តែរថយន្តដឹកអ្នកណាធ្វើចរាចរណ៍កន្លែងចំណតរថយន្តក្រុងចប់ផ្លូវសម្រាប់រថយន្តដឹកអ្នកកាត់ផ្លូវសម្រាប់តែរថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍ចម្លោយកលំហាត់ទី31បាទ សញ្ញានេះប្រយ័ត្នខាងមុខមានផ្លូវតលប្រយ័ត្នខាងមុខមានផ្លូវរួមតូចប្រយ័ត្នខាងមុខមានផ្លូវតូចរីកធំបាទជារឿយៗទៅចម្លើយខប្រយ័ត្នខាងមុខមានផ្លូវរួមតូចសំណួរទី32និមិត្តសញ្ញានេះប្រយ័ត្នខាង ប្រកោប្រយ័ត្នខាងមុខមានផ្លូវកោងបត់ឆ្វេងរួចកោងបត់ស្ដាំ ប្រយ័ត្នខាងមុខមានផ្លូវកែងបត់ឆ្វេងរួចកែងបត់ស្ដាំ ប្រយ័ត្នខាងមុខមានផ្លូវកែងបត់ស្ដាំរួចទៅមុខត្រង់ប្រយ័ត្នខាងមុខមានផ្លូវកែងបត់ឆ្វេង រួចកែងបត់ស្ដាំផ្លូវចិត្តខាងមុខមានផ្លូវកោងបត់ឆ្វេងមកយកចម្លើយខគឺប្រយ័ត្នខាងមុខមានផ្លូវកែងបត់ឆ្វេងរួចកែងបត់ស្ដាំលំហាត់ទី33ប្រយ័ត្នខាងមុខអាចមានថ្មើរជើងឆ្លងកាត់ប្រយ័ត្នខាងមុខអាចមានក្មេងឆ្លងកាត់ប្រយ័ត្នខាងមុខអាចមានកុមារដឹកដៃមនុស្សខ្វាក់ឆ្លងកាត់ ប្រយ័ត្នខាងមុខអាចមានថ្មើរជើងឆ្លងកាត់ប្រយ័ត្នខាងមុខអាចមានក្មេងឆ្លងកាត់ចំណោយមួយណាបងប្អូនជ្រើសរើសដូចចំណោយខទៅប្រយ័ត្នខាងមុខអាចមានក្មេងឆ្លងកាត់34 ប្រយ័ត្នខាងសញ្ញានេះប្រយ័ត្នខាងមុខមានព្រលឹមយន្តហោះប្រយ័ត្នខាងមុខអាចមានខ្យល់បត់ខ្លាំងប្រយ័ត្នខាងមុខជាកន្លែងបង្ហោះខ្លែងបាទចម្លើយក៏ប្រយ័ត្នខាងមុខអាចមានខ្យល់បក់ខ្លាំងចម្លើយខមហាទី35កប្រយ័ត្នមានផ្លូវទឹករលកនៅខាងមុខប្រយ័ត្ន មានផ្លូវឡើងចុះភ្នំនៅខាងមុខប្រយ័ត្នមានផ្លូវកោងទៅស្ដាំហើយកោងទៅឆ្វេងនៅខាងមុខចម្លងគោចម្លងគោប្រយ័ត្នមាន ផ្លូវកោងទៅស្ដាំហើយផ្លូវកោងឆ្វេង36ប្រយ័ត្នខាងមុខមានដុំថ្មក្រាលើ ប្រយ័ត្នខាងមុខមានដុំថ្មក្រាលលើទ្រូងផ្លូវខ្ទៀតប្រយ័ត្នខាងមុខមានដុំថ្មក្រាលលើទ្រូងផ្លូវខ្ទៀតប្រយ័ត្នខាងមុខលើទ្រូងផ្លូវមានទឹកសាចប្រយ័ត្នខាងមុខលើទ្រូងផ្លូវមានរអិលមកចម្លើយក ប្រយ័ត្នខាងមុខមានដុំថ្មក្រាលលើទ្រូងផ្លូវខ្ទៀតចម្លើយក លំហាត់ទី37សម្គាល់ផ្លូវសំខាន់មានសិទ្ធកខសម្គាល់ផ្លូវបាត់សិទ្ធអតិភិបកសម្គាល់ផ្លូវមានគ្រោះថ្នាក់បាទកសម្គាល់ផ្លូវសំខាន់ មានសិទ្ធយកចំឡោកក Mm-hmm. លំហាត់ទី38ប្រយ័ត្នកប្រយ័ត្នខាងមុខជាចុងផ្លូវជាប់មាត់ទឹកកន្លែងលាងរថយន្តហាមចតរថយន្តនៅមាត់ទឹក បាទចម្លើយកប្រយ័ត្នខាងមុខជាចុងផ្លូវជាប់មាត់ទឹកលំហាត់ទី39 ប្រយ័ត្នផ្លូវកប្រយ័ត្នផ្លូវមាន ទួលនៅ ខាងមុខប្រយ័ត្នផ្លូវមានភ្នំនៅខាងមុខកប្រយ័ត្នមានផ្លូវរលាក់ នៅខាងមុខបាទជារឿយៗចម្លើយកប្រយ័ត្នផ្លូវមានទួលនៅខាងមុខលំហាត់ទី40ផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវប្រភេទផ្លូវបិទចំពោះរថយន្តដឹក ផលិតងាយឆេះរុកទុះផលិតចម្លើយកផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទផ្លូវបិទចំពោះយានជំនិះផ្លូវបិទចំពោះអ្នកមកប្រាស់ផ្លូវផ្លូវបិទចំពោះ ចម្លោយកោលំហាត់ទី41ញ្ញានេះក៏ហាមចូលចំពោះយានជំនិះដែល មានទម្ងន់សរុបលើសពី8តោន កំណត់ទម្ងន់អង្កត់លើផ្លូវរថយន្តនីមួយៗមានត្រឹម8តោនកំណត់ទម្ងន់ទៅទេរថយន្តត្រឹម8តោនហាមចូលចំពោះយាន ជំនិះដែលមានទម្ងន់សម្រាប់លើសពី8តោនជ្រើសរើសរកចំណោយក ទី42ដែលសញ្ញានេះក្លឹបកីឡាលើកទម្ងន់ផ្លូវសម្រាប់យានជំនិះដែលមានទម្ងន់ទុកលើផ្លូវនីមួយៗលើពី2តោនហាមចូលជាមួយយានជំនិះដែលមានទម្ងន់ទុកលើផ្លូវនីមួយៗលើពី2តោនចម្លោយគោលំហាត់ទី43 ផ្លូវបិទចំពោះយានយន្តគ្រប់ប្រភេទផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទហាមចូលចំពោះយានយន្តគ្រប់ប្រភេទអាសញ្ញាផ្វាយនេះផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទចម្លើយខទី44តម្រូវឲ្យយានជំនិះគ្រប់ប្រភេទបបោក្នុងល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងតម្រូវឲ្យយានគ្រប់ប្រភេទទុកទម្ងន់សរុបអភិវឌ្ឍនា30តោនធ្វើចរាចរណ៍កោ ចប់ការហាមរយន្តគ្រប់ប្រភេទរបបក្នុងល្បឿន30គីឡូម៉ែត្រជ្រើសរើសយកចម្លោយខ45សញ្ញានេះមានន័យថាម៉េចកន្លែងរំកិលទូកចុះទឹកកន្លែងជួសជុលទូកកាណូតកន្លែង កំពុងដកទូកកាណូតបើជ្រើសរើសចម្លោយកកន្លែងរំកិលទូកចុះទឹក លំហាត់ទី46កន្លែងសម្រាប់កំសាន្តដោយថ្មើរជើងកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់កន្លែងសម្រាប់លំហាត់ប្រាណអាចជ្រើសរើសយកចម្លើយខកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់ ទទី47ចំណត់រយន្តធុនតូចហាមរយន្តធុនតូចធ្វើចរាចរណ៍តម្រូវឲ្យរយន្តដឹកអ្នកដំណើរនិងរថយន្តធុនតូចធ្វើចរាចរណ៍លើកលែងតែរយន្តធ្វើអាជីវកម្មអរលោកចម្លើយមកនេះមិនដឹងមួយ ណាទេចំណោទរយន្តធុនតូចហាមរថយន្តធុនតូចធ្វើ ចំណតរថយន្តធំតូចមកចម្លើយកនេះខ្ញុំអត់ច្បាស់ដែរមួយនេះលំហាត់ទី48កប្រយ័ត្នខាងមុខមានផ្លូវឡើងភ្នំហាមអ្នកបើកបោបត់ទៅខាងស្ដាំប្រយ័ត្នមានផ្លូវកោងទៅស្ដាំខាងមុខយកចម្លើយកប្រយ័ត្នមានផ្លូវកោងទៅខាងស្ដាំ លំហាត់ទី49កប្រយ័ត្នខាងមុខមានផ្លូវទឹករលកប្រយ័ត្នខាងប្រយ័ត្នខាងមាន ផ្លូវកោងបត់បែនច្រើនសាខាងមុខប្រយ័ត្នមានផ្លូវរអិលរេនៅខាងមុខប្រយ័ត្នខាងមុខមានផ្លូវទឹករលក ហាត់ទី50ហាមចតនៅចិត្តភ្លើងសញ្ញាចរាចរណ៍ប្រយ័ត្ននៅខាងមុខមានភ្លើងសញ្ញាចរណ៍ហាមឈប់នៅចិត្តយកចម្លើយខប្រយ័ត្ននៅខាងមុខមានភ្លើងចរាចរណ៍លំហាត់ទី51 សញ្ញានេះហាមយានយន្តធ្វើចរាចរណ៍ពីទិសផ្ទុយគ្នាចប់ផ្លូវធ្វើចរាចរណ៍ពីទិសផ្ទុយប្រយ័ត្នខាងមុខមានផ្លូវដែលធ្វើចរាចរណ៍ពីទិសមកចម្លើយទៅចម្លើយគោត្រូវអត់បងប្អូនលំហាត់ទី52ប្រយ័ត្នផ្លូវកោងទៅស្ដាំហាមបត់ស្ដាំហាមបត់ឆ្វេងបាទចម្លើយខហាមបត់ស្ដាំ ហាត់ទី53កផ្លូវធ្វើចរាចរណ៍បានតែយានដឹកផលិតផលងាយផ្ទុះឬឆេះហាមចោតឬឈប់ចំពោះយានយន្តដឹកផលិតផលងាយឆេះឬងាយផ្ទុះឬឆេះកហាមចូលចំពោះយានយន្តដឹកផលិតផលងាយឆេះងាយផ្ទុះឬឆេះមកយកចំឡោកក លំហាត់ទី55ហាមបើករថយន្តទន្ទឹមគ្នាអាយ៉ាលំហាត់ទី54ករថយន្តធុនតូចដូចគ្នាត្រូវទុកចន្លោះសុវត្ថិភាព យ៉ាងច្រើនត្រឹម70គីឡូម៉ែត្រហាមរថយន្តធុនតូចដូចគ្នា បើកបោទុកចន្លោះសុវត្ថិភាពយ៉ាងតិចជាង តិចជាង70គីឡូម៉ែត្រកហាមរយន្តធុនតូចដូចគ្នាបើកលើសល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងហើយយកចម្លោយខហាមរយន្តធុនតូចដូចគ្នាបើកបោទុកចន្លោះសវត្ថភាពតិចជាង70ម៉ែត្រទី55អារូបនេះ ក៏ហាមបើកបរយន្តទន្ទឹមគ្នាហាមចែងយានយន្តគ្រប់ប្រភេទលើកលែងតែទូចក្រយានយន្តមានសិទ្ធិអធិភាពលើយានមកពីទឹកស្ទុយបាទចម្លើយខចម្លើយខហាមចែងមានយានយន្តគ្រប់ប្រភេទលើកលែងតែទូចក្រយានយន្តលំហាត់ទី56កអនុញ្ញាតអនុមិត្តសញ្ញានេះ អនុញ្ញាតឲ្យចូលចំពោះរថយន្តប្រភេទដឹកទំនិញធនធានមានសណ្ដោងរមាក់ហាមចូលចំពោះរថយន្តប្រភេទដឹកទំនិញធនធំមានសណ្ដោងរមាក់កន្លែងរោងជាងជួជុលតាញរថយន្តប្រភេទដឹកទំនិញធនធំមានសណ្ដោងរមាក់បាទចំណោយមួយណាចេះមួយនេះអនុញ្ញាតឲ្យចូលចំពោះ ហាមចូលបានហាមចូលចំពោះរថយន្តផ្ទៃទឹកនោះធនធំមានស្ដង់រមាក់យកចម្លើយខ ចម្លើយលំហាត់ទី57ករូបនេះកហាមរថយន្តប្រភេទធនធំចែងរថយន្តធនធំដូចគ្នាខហាមរថយន្តប្រភេទដឹកទំនិញធនធំចែងរថយន្តផ្សេងទៀតលើកលែងតែទូចក្រយានយន្តហាមម៉ាកបោទទឹមគ្នាបើយកចម្លើយខ អាមរថយន្តដល់ប្រភេទទឹកណេញធនធំចែងយានយន្តផ្សេងផ្សេងទៀតលើកលែងតែទូចាក់យានយន្តលំហាត់ទី58រូបនេះបាទហាមចោតចំពោះយានជំនិះនៅថ្ងៃសេះហាមឈប់ចំពោះយានជំនិះគ្រប់ប្រភេទនៅថ្ងៃសេះហាមចូលចំពោះយានជំនិះហាមចោតចំពោះយានជំនិះនៅថ្ងៃសេះ ចម្លើយកលំហាត់ទី59ហាមយានជំនិះគ្រប់ប្រភេទបត់ស្ដាំប្រយ័ត្នផ្លូវកោងបត់ឆ្វេងគោហាម យានជំនិះគ្រប់ប្រភេទបត់ឆ្វេងបាទចម្លោយគោខ្ញុំជ្រើសរើសចម្លោយគោបងប្អូនសំណួរទី60កហាម យានជំនិះគ្រប់ប្រភេទបត់ទៅឆ្វេង ចំណោយខហាមយានជំនីគ្រប់ប្រភេទបត់ត្រឡប់ក្រោយ ហាមយានជំនីគ្រប់ប្រភេទបត់ទៅស្ដាមចម្លើយខហាមយានជំនីគ្រប់ប្រភេទបត់ត្រឡប់ក្រោយអូនៅច្រើនណាស់លំហាត់មកសភៅនេះច្រើនមែនទែន ហត្ថទី61សញ្ញានេះ ហាមចូលយាន ជំនិះគ្រប់ប្រភេទខហាមចូលរថយន្តគ្រប់ប្រភេទហាមចូលចំពោះយានជំនិះគ្រប់ប្រភេទហាមចូលចំពោះយានជំនិះគ្រប់ប្រភេទចំពោះយាន ជំនិះគ្រប់ គេយកចំណោចគោហើយនឹងចំណោចខហាមចូលយន្តគុំប្រភេទឲ្យចំណោចគោបាទយកចំណោចគោហ្នឹងម៉ាទី62រថយន្តធុនធំបើកបោពីកោរថយន្តធុនធំបើកបោពីក្រោយ គ្នាទុកចន្លោះសវត្ថភាពយ៉ាងច្រើនត្រឹម100ម៉ែត្រ ហាមរថយន្តធនធំដូចគ្នាបើកបោទុកចន្លោះសវត្ថភាពតែជា100ម៉ែត្រក៏ហាមរថយន្តធនធំដូចគ្នាក្នុងចម្ងាយ100ម៉ែត្របានគឺយកចម្លើយខហាមរថយន្តធនធំដូចគ្នាបើកបោទុកចន្លោះសវត្ថភាពតែ ជា100ម៉ែត្រលំហាត់ទី63ហាមចូលចំពោះយានជំនិះដែលមានទ តឹងសរុបគិតទាំងបន្ទុកលើសពី2.2ម៉ែត្រហាមចូលចំពោះយានជំនិះដែលមានបណ្ដោយសរុបគិតទាំងបន្ទុកលើសពី2.2ម៉ែត្រចំណុចចំណុចកហាមចូលចំពោះយានជំនិះដែលមានកម្ពស់សរុបគិតទាំងបន្ទុកលើសពី2.5ម៉ែត្រហាមដែលមានកម្ពស់របស់យកចំណុចកហាមចូលចំពោះយានជំនិះដែលមាន ដែលមានទៅតឹងសរុបក៏ទាំងបន្ទុកលើសពី2.5ម៉ែត្រចំណោយកលំហាត់ទី64ប្រយ័ត្នចំណោយកករូបនេះណាកប្រយ័ត្នខាងមុខមានកន្លែងជីកយករ៉ែខប្រយ័ត្នខាងមុខមានកន្លែងផលិតលំអិលប្រយ័ត្នខាងមុខមានការដ្ឋាន ចាប់ពីផ្លាសញ្ញានេះទៅចំណោយកអានេះច្បាស់ហ្មងនេះ 65លំហាត់ទី65កចោលផ្លូវមានក្រាដុំថ្មខប្រយ័ត្នមានដុំថ្មខាងលំផ្លូវចាប់ពីផ្លាសញ្ញានេះទៅហាមចូលយានយន្តលើព្រំផ្លូវចាប់ពីផ្លាកសញ្ញានេះទៅខប្រយ័ត្ន ប្រយ័ត្នមានដុំថ្មក្រាលលើទ្រូងផ្លូវចាប់ពីផ្លាកសញ្ញានេះតទៅចប់ផ្លូវមានក្រាលដុំថ្មអេយ៉ាត់ម៉េះហាមចូលជីប្រយ័ត្នមានដុំថ្មក្រាចាប់នឹងចូលចម្លើយខបាទលំហាត់ទី66 កប្រយ័ត្នខាងមុខមានផ្លូវឡើងចុះភ្នំប្រយ័ត្នខាងមុខមានផ្លូវទឹករលកប្រយ័ត្នខាងមុខមានផ្លូវបុកចំច្រកឆ្លងភ្នំប្រយ័ត្នខាងមុខមានផ្លូវឡើងចុះភ្នំប្រយ័ត្នខាងមុខមានផ្លូវទឹករលកប្រយ័ត្នខាងមុខផ្លូវទឹករលកចម្លើយខប្រយ័ត្នខាងមុខផ្លូវទឹករលក លំហាត់ទី67ប្រយ័ត្នខាងមុខមានផ្លូវភ្លោះប្រយ័ត្នខាងមុខមានផ្លូវរិចធំខាងស្ដាំចម្លើយកោប្រយ័ត្នខាងមុខមានផ្លូវរួមតូចនៅខាងស្ដាំចម្លើយកោ បាទធ្វើលំហាត់លំហាត់ទី68ករូបនេះបាទអនុញ្ញាតឲ្យជិះតូចក្រយានយន្តទន្ទឹមគ្នាអនុញ្ញាតឲ្យជិះតូចក្រយានទន្ទឹមគ្នា គោកន្លែង ប្រណាំងតូចក្រយានយន្តបានលំហាត់ខចម្លោយខ ត្រឹមត្រូវអនុញ្ញាតឲ្យជិះតូចក្រយានទន្ទឹមគ្នាបាទតតូចក្រយានកកង់69កកន្លែងអង្គុយរងចាំរយន្តក្រុងខកន្លែងសម្រាប់កំសាន្តកកន្លែងដាំដើមឈើកន្លែងសម្រាប់កំសាន្តចម្លោយខ លំហាត់ទី70កសន្តាគាររូបផ្ទះសំណាក់កន្លែងមានលក់ក្រែមន្ទីរពេទ្យសន្តាគាររូបផ្ទះសំណាក់បាទចម្លើយកលំហាត់ទី71 រូបនេះនិមិត្តសញ្ញានេះបាទកចប់ផ្លូវតូចក្រយាន ធ្វើចរាចរផ្លូវសម្រាប់តែតូចក្រយានធ្វើចរាចរហាមតូចក្រយានធ្វើចរាចរផ្លូវសម្រាប់ខចំឡោយខផ្លូវសម្រាប់តែតូចក្រយានធ្វើចរាចរ អាលំហាត់ទី72ករោគសញ្ញានេះហាមយានជំនីគ្រប់ប្រភេទបត់ស្ដាំ នៅត្រង់ផ្លូវប្រសពខាងមុខខតម្រូវឲ្យយានជំនីគ្រប់ប្រភេទឈប់ឬចោតនៅ ខាងស្ដាំដៃនៅត្រង់ផ្លូវប្រសពខាងមុខកតម្រូវឲ្យយានជំនីគ្រប់ប្រភេទបត់ស្ដាំនៅត្រង់ផ្លូវប្រសពខាងមុខបាទចំណុចខឬក តម្រូវឲ្យយានជំនិះគ្រប់ប្រភេទឈប់ឬចតនៅខាងស្ដាំដៃតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំនៅត្រង់ផ្លូវប្រសពប្រមុខវាងចម្លោយគោលំហាត់ទី73កសញ្ញានេះរោងចក្រផលិតទឹកសុទ្ធកន្លែងមានលក់ឧបករណ៍ផលិតទឹកកកន្លែងមានទឹកបរិភោគបានចម្លងក កន្លែងមាន ទឹកបរិភោគចម្លើយទី74កប្រយ័ត្នខាងមុខមាន បង្គោលភ្លើងប្រយ័ត្នខាងមុខមានផ្លូវបំបែកទៅខាងស្ដាំកប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅឆ្វេងរួចបំបែកកែងទៅស្ដាំបាទចម្លើយក លំហាត់តែ75តម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបងងាករវាងទៅខាងឆ្វេងតម្រូវឲ្យយានជំនិះបើកបងងាកឬវៀងទៅស្ដាំ ហាមបើកបងងាករវៀងទៅឆ្វេងចម្លោយក តម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបងងាករវៀងទៅខាងឆ្វេងណាចម្លើយកលំហាត់ទី75លំហាត់ទី76សញ្ញានេះ កហាមចតយានជំនិះគ្រប់ប្រភេទនៅ ថ្ងៃគុតគូហាមឈប់ថ្ងៃគុតគូហាមចតហាមចតយានជំនិះគ្រប់ប្រភេទនៅ ថ្ងៃគុតគូហាមចតយានជំនិះគ្រប់ប្រភេទនៅថ្ងៃចម្លើយកទី77 រូបសញ្ញានេះកប្រយ័ត្នខាងមុខអាចមានថ្មើរជើងឆ្លងកាត់ប្រយ័ត្នខាងមុខមានកន្លែងហាត់កីឡាអតពលកម្មកប្រយ័ត្នខាងមុខមានផ្លូវសម្រាប់តែអ្នកពិការផ្នែកធ្វើចរាចរណ៍ចំណោយកប្រយ័ត្នខាងមុខអាចមានថ្មើរជើងឆ្លងកាត់លំហាត់ទី78 គំនុសញ្ញាជាប់តោតាមបណ្ដោយជាផ្លូវឲ្យមានយានជំនិះធ្វើចរាចរណ៍បាទនិមិត្តសញ្ញានេះគំនុសញ្ញាជាប់តោតាមបណ្ដោយផ្លូវតាមបណ្ដោយជាផ្លូវឲ្យយានជំនិះធ្វើចរាចរណ៍ចំណោយខគំនុសញ្ញាតាមបណ្ដោយផ្លូវសម្រាប់បែងចែកទ្រង់ផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នាកគំនុសញ្ញាកាត់តឹងផ្លូវ សម្រាប់ឲ្យយានជំនិះឈប់ត្រឹមមុខគំនុះនេះអាសញ្ញានេះមានន័យថាម៉េចវាអាចកោឬកោគំនុះសញ្ញាជាប់ទោលតាមបណ្ដោយជាផ្លូវឲ្យយាន ជំនិះធ្វើចរាចរណ៍ចម្លើយកគំនុះសញ្ញាកាត់ទៅតឹងផ្លូវសម្រាប់ឲ្យយានជំនិះឈប់ត្រឹមមុខបានយកចម្លើយកលំហាត់ទី79 កគំនុសញ្ញាតូដាច់ដាច់ពណ៌សតាមបណ្ដោយទ្រូងផ្លូវបែងចែកជាពីរទិសចរាចរណ៍ផ្ទុយគ្នាកគំនុសញ្ញាតូដាច់ដាច់ពណ៌សតាមបណ្ដោយទ្រូងផ្លូវសម្រាប់កំណត់ជាផ្លូវថ្មើរជាផ្លូវ ថ្មើរជើងធ្វើចរាចរកគំនុកសញ្ញាតូដាច់ដាច់ពសកាត់ទៅតឹងទ្រូងផ្លូវសម្រាប់ផ្ដល់សិទ្ធឲ្យគេនៅរង្វង់មូលនៅផាត់មួយនេះយកចម្លោយមួយណាចេះកគំនុកសញ្ញាតូលដាច់ដាច់ពសតាមបណ្ដោយទ្រូងផ្លូវបែងចែកជាពីរទិសចរាចរផ្ទុយគ្នា ចំណោយខហោះត្រូវមួយនេះចំណុច80ចប់ផ្លូវសំខាន់មានសិទ្ធប្រយ័ត្នគ្រោះថ្នាក់ខាងមុខមានផ្លូវតូចឆ្លងកាត់ចាប់ផ្ដើមផ្លូវសំខាន់មានលក្ខចម្លើយកចប់ផ្លូវសំខាន់មានសិទ្ធិ ទី81ប្រយ័ត្នខាងមុខមានផ្លូវប្រយ័ត្នខាងមុខមានផ្លូវកែងហាមបត់ឆ្វេងប្រយ័ត្នចប់ផ្លូវកែងបត់ទៅឆ្វេងនៅខាងមុខប្រយ័ត្នខាងមុខមានផ្លូវកែងបត់ឆ្វេងចម្លើយកោលំហាត់ទី81ចម្លើយកោហាត់ទី82 កប្រយ័ត្នខាងមុខមានផ្លូវរួមតូច នៅខាងឆ្វេងខប្រយ័ត្នខាងមុខមានផ្លូវតលកប្រយ័ត្នខាងមុខមានផ្លូវរិចធំនៅខាងឆ្វេង បាទចម្លើយខប្រយ័ត្នខាងមុខមានផ្លូវរួមតូច នៅខាងឆ្វេងបាទចម្លើយកលំហាត់ទី83កគំនុសញ្ញា តាមមិនដោយទ្រង់ផ្លូវ សម្រាប់បែងចែកកន្លងផ្លូវចរាចរណ៍អ្នកបើកបរអាចឆ្លង កាត់បដូរកន្លងផ្លូវបានលំហាត់ចម្លើយកគំនុះសញ្ញាតាមបណ្ដោយទ្រូងផ្លូវសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នាអាចឆ្លងកាត់បាន គំនុសញ្ញាតាមបណ្ដោយទ្រូងផ្លូវសម្រាប់បែងចែកកម្លាំងផ្លូវចរាចរណ៍នៅចិត្តផ្លូវប្រសពបាទលំហាត់ទី40 84កមុខសញ្ញានេះហាមរថយន្តធំធំចតឬឈប់ជាពីរជួរខមានសិទ្ធិអន្តភាពលើយានយន្តមកទិសផ្ទុយកហាមចែករវាងរថយន្តប្រភេទដឹក ទំនិញធំធំដូចគ្នាបាទយកចម្លើយក មហាទី85កសញ្ញានិមិត្តនេះផ្លូវមានទិសចរាចរណ៍ពីរផ្ទុយគ្នាខមានសិទ្ធិអត្ថិភាពលើយានមកពីទិសផ្ទុយផ្ដល់សិទ្ធិអត្ថិភាពឲ្យយានមកពីទិសផ្ទុយមានសិទ្ធិអត្ថិភាពលើយានមកពីទិសផ្ទុយផ្ដល់សិទ្ធិអត្ថិភាពឲ្យយានមកពីទិសផ្ទុយចំណុចគោ ដោះសិទ្ធិអតិភិភាពឲ្យយានទៅទុយលំហាត់ទី86ប្រយ័ត្នចំណតរថយន្តខប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយគ្មានរបាំងការពារចម្លោយកប្រយ័ត្នផ្លូវមានត្រាក់ទ័រឆ្លងកាត់ជ្រើសរើសចំណោយខប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយគ្មានរបាំងការពារលំហាត់ទី87 ហាមចូលយានជំនិះដែលមានបណ្ដោយគិតទាំងបន្ទុកលើសពី3.5ម៉ែត្រអនុញ្ញាតឲ្យចូលយានជំនិះដែលមានកម្ពស់គិតទាំងបន្ទុកលើសពី3.5ម៉ែត្រកហាមចូលយានជំនិះដែលមានកម្ពស់គិតទាំងបន្ទុកលើសពី3.50ម៉ែត្រយកចម្លើយក ហាត់ទី88ចប់ការហាមស៊ីផ្លេចំពោះយានយន្តគ្រប់ប្រភេទខហាមបំពងសម្លេងតាមឧបករណ៍ឃោសនាស័ព្ទកហាមស៊ីផ្លេចំពោះយានយន្តគ្រប់ប្រភេទយកចម្លើយកចប់ការហាមស៊ីផ្លេចំពោះយានយន្តគ្រប់ប្រភេទហាត់ទី89ហាមឈប់ចំពោះទូចក្រយានយន្ត ហោហាមចូលចំពោះទូចក្រយានយន្តហាមចូលចំពោះទូចក្រយានយន្តបាទចម្លោតគោហាមចូលចំពោះទូចក្រយានយន្ត90ហាមរទេះគោធ្វើចរាចរណ៍ប្រយ័ត្នមានរទេះគោឆ្លងកាត់ នៅខាងមុខផ្លូវសម្រាប់ផ្លូវសម្រាប់ រទេះអូសទាញដោយសត្វធ្វើចរាចរបាទគឺចម្លើយគោត្រូវតែសិនណាលំហាត់ទី91រូបនេះបាទកកន្លែងសម្រាប់បរិច្ចាគអំណោយមនុស្សធម៌កន្លែងមានធុងដាក់សម្រាមកន្លែងសម្រាប់ផ្ញើសម្ភារៈដោយបងថ្លៃឈ្នួលបាទយកចម្លើយខ កន្លែងមានធុងដាក់សម្រាមអាទី92គំនុសញ្ញាបែងចែកទ្រូងផ្លូវជា2ទិសផ្ទុយគ្នា ហាមអ្នកបើកបរឆ្លងកាត់ឬជន់ឬចែងទាំងពីរសងខាងខគំនុសញ្ញាបែងចែកទ្រូងផ្លូវជាពីរទិសផ្ទុយគ្នា អ្នកបើកបរខាងគំនុជាប់ ហាមឆ្លងកាត់ហើយខាងគំនុដាច់ ដាច់អាចឆ្លងកាត់បានកគំនុសញ្ញាបែងចែកទ្រូងផ្លូវជាពីរទិសផ្ទុយគ្នា អ្នកបើកបរអាចឆ្លងកាត់ឬជន់ឬជែកបានទាំងពីរសងខាងជ្រើសរើសយកចម្លោតខលំហាត់ទី93 កបានមើលសញ្ញានេះកគំនុសញ្ញាភ្លោះជាប់តាមបណ្ដោយទ្រង់ផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាអាចបើកបរឆ្លងកាត់ឬជែងបានខគំនុសញ្ញាភ្លោះជាប់តាមបណ្ដោយទ្រង់ផ្លូវបែងចែកជាពីរទិសចរាចរណ៍ពីរផ្ទុយគ្នាហាមបើកបរឆ្លងកាត់ឬជែងកគំនុសញ្ញាភ្លោះជាប់តាមបណ្ដោយទ្រង់ផ្លូវបែងចែកជា បែងចែកទឹកចរាចរណ៍ពីរផ្ទុយគ្នាអាចបើកបរពីលើបានបាទយកចម្លើយខយកចម្លើយខនុសញ្ញាផ្លោះជាប់តាមបណ្ដោយទ្រង់ផ្លូវបែងចែកទឹកចរាចរណ៍ពីរផ្ទុយគ្នាហាមបើកបរឆ្លងកាត់រជែងលំហាត់ទី94ខអកំនុសញ្ញាតូចដាច់តាមបណ្ដោយទ្រង់ផ្លូវបែងចែកជា ពីរទុយគ្នាអាចបើបោឆ្លងកាត់ឬជែងបានគំនុះសញ្ញាទូដាច់ដាច់តាមបណ្ដោយទ្រង់ផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាហាមបើកបោឆ្លងកាត់ឬចែងពីលើគំនុះសញ្ញាទូដាច់ដាច់តាមបណ្ដោយទ្រង់ផ្លូវបែងចែកកន្លងផ្លូវជាពីរគំនុះបានចំហកគំនុះសញ្ញាទូដាច់ដាច់តាមបណ្ដោយទ្រង់ផ្លូវបែងចែកជាពីរទិសផ្ទុយគ្នាអាចបើកបោឆ្លងកាត់ឬចែងបានចំឡោយ កចូលលើចម្លើយកលំហាត់ទី95រូបនេះមើលកប្រយ័ត្នខាងមុខអាចរអិលពិសេសនៅពេលភ្លៀងប្រយ័ត្នខាងមុខមានផ្លូវបត់ទៅឆ្វេងរួចបត់ទៅស្ដាមប្រយ័ត្នខាងមុខមានផ្លូវទឹកលិចបានចម្លើយកចម្លើយក រយ័ត្នខាងមុខអាចរអិលពិសេសពីមេឃភ្លៀង96រូបនេះហាមតូចក្រយានធ្វើចរាចរណ៍ប្រយ័ត្នខាងមុខអាចមានតូចក្រយានឆ្លងកាត់ផ្លូវសម្រាប់តែតូចក្រយានធ្វើចរាចរណ៍ផ្លូវសម្រាប់តែតូចក្រយានធ្វើចូលខប្រយ័ត្នខាងមុខអាចមានតូចក្រយានឆ្លងកាត់យកចំណោយខ97 ហាមសត្វពាហនៈឆ្លងកាត់ខមានការដ្ឋានចិញ្ចឹមគោកប្រយ័ត្នខាងមុខអាចមានសត្វពាហនៈឆ្លងបាត់យកចម្លោចគោបាទច្រើនណាស់ស្វាន់ទៅ